Rike Rinya សូមនមស្ការចំពោះបងគ្រូព្រះគ្រូអនុគុណស្រុកពោព្រះគ្រូអនុគុណបើប្រសពហៅថាចវាយស្រុកស្រាប់បានទេលោកតាលោកយាយបាទលោកគ្រូបងគ្រូចុតដឿនព្រះគ្រូអនុគុណស្រុកពោបើប្រសពហៅថាចវាយស្រុកចឹងមកស្រុកហ្នឹងលោកវិចារក្តោបក្តាប់លើថាប្រសំ300អង្គជាងឯទៀត ណា300អងជាងកូនច្រើនណាស់កូនច្រើនណាស់អញ្ចឹងតែមួយពីរហ្នឹងក៏បានហើយតែរងរាប់រយអងទៀតណាសូមមកសក្ការផងគ្រូសុតរេចាវតិកាវត្តថ្មីតំទួងស្រុកពងតែម្ដងលោកចាស់ហ៊ីវិរមម្ចាស់សារាប្រពន្ធអីសម័យម្ចាស់ក្រៅទៀនប្រធានផ្ដើមនៅសធាជ្រះខ្លា នៅកូនចាស់ទីពិរមនៅខាងនอกឲ្យលោកម្ចាស់អួងណាប្រកូនម្ចាស់អួងលើកលោកម្ចាស់សូត្រត្រេកប្រអាប់លោកអួងលោកអួងប្រអាប់មែននឹងក្នុងរថយន្តក្នុងរថយន្តណាវិញទៅមកពលលោកនៅប្រសក់ឬល្បីដល់ជើងកាងតែបើកាត់ភូមិណាលួចមន់គេភូមិនឹង កាលនៅពីបសក់លើអ្នកស្រុកលោកថាជើងតបបួសទៅរៀងសំណងបើនៅបសក់វិញដឹងយ៉ាងណាប្រហែលអត់កោសក់ដោយខ្ញុំកណាទេ លោកថាបើលោកនៅបសក់គ្មានកោតងោលដោយគ្រូឯងទេຕົកលើដល់ចកែណាលោកថាហើយថាប្រពួនអត់យកមួយយក5ហ្មង លោកថាយក1500សឹកទៅហើយមិននិយាយលេងឬមែនណាមកតករគុណមើលទុកនឹងនឹងលោកមានសង្ឃដីកាលេងតិចទេណាណាគាត់លោកហ្នឹងអឺបងគ្រូអនុគុណខ្ញុំកណាចាប់អារម្មណ៍រឿងបងកូនម្ចាស់លើករឿងទេវតាចេះឲ្យឃើញលោកពីរអង្គស្រឡាញ់គ្នាចង់សាកចិត្ត ទេវតានឹងចង់សាចិត្តថាលោកពីរអង្គនឹងបែកបាក់គ្នាទេលោកបែកបាក់គ្នាអត់បើស្រឡាញ់គ្នាដូចបងប្អូនបង្កើតជាប់ស្អិតដូចជាប់តាំងម៉ែជាប់ស្អិតមែនទេព្រោះគ្រូលើកដល់ពេលទេវតានឹងនិមិត្តជារូបស្រីនិមិត្តជារូបស្រីលោកមួយអង្គទៅដកទុកសัตว์បាត់ជើងតូចនៅកំពតព្រៃហើយលោកប្រធេរៈនេះលោកឃើញ លោកតបាត់ជើងឃើញទេវតានិមិត្តជារូបស្រីហ្នឹងអាការៈ3យ៉ាងទី1លលាស់សតបោះសពួតហាក់ដូចជានៅជាមួយរួមសង្វាស់ជាមួយលោកដែលទៅដោះទុកសត្វតូចតែលោកមួយអង្គហ្នឹងលោកអត់ឃើញទេលោកអត់ឃើញទេវតាស្រីនឹងទេតែលោកបធេរៈនៅខាងណាមើលឃើញឆ្លោះគ្នាឬមិនឆ្លោះទៀតឆ្លោះទេកណាមិននៅជាមួយលោកអត់សិល កោសក់ដោយលោកឯងទេកណាអត់នៅជាមួយទេលោកអត់សិលអញ្ចឹងនៅជាមួយស្រីពុទ្ធបរិស័ទទាំងឡាយកម្មរបស់លោក ទេវតាគ្រាន់តែញុះញង់លោកលេងពេលដែលស្លាប់ទៅធ្លាក់នរកធ្លាក់នរកទៀតណាដល់តែពេលចំក្រោយមកឡើងពីនរកមកបានមកកើតជាមនុស្សវិញបានបួសស្រាប់បានទេលោកតាលោកយាយពេលដែលបួសទៅ កម្មនឹងវាឲ្យផលលោកតាលោកយាយពុទ្ធបរិស័ទឃើញស្រីដើរតាមលោករហូតពេលលោកដើរបិណ្ឌបាតពីខុសកោនដៈធាននេះលោកម្ចាស់លើផងគ្រូកោនដៈធានហ្នឹងគឺត្រួតត្រងកោនដៈធានពេលដែលលោកទៅបិណ្ឌបាតមានរូបស្រីតែលោកអត់ឃើញទេតែពុទ្ធបរិស័ទឃើញរូបស្រីដើរតាមលោក គេដាក់បាយណែមកវែកសម្រាប់លោកម្ចាស់មកវែកទៀតសម្រាប់ស្រីស្នេហ៍លោកម្ចាស់ដល់ពេលខ្លួនឯងអត់ដឹងអញ្ចឹងឈឺចាប់ទៅលោកយាយលោកតាឈឺទៅឈឺចាប់មែនទេគេថាអញលោកមានស្រីណាលោកអត់ឃើញឈឺចាប់ឈឺចាប់មែនតាគេបោះពាក្យសម្ដីមកវែកនេះបាយមកវែកនេះសម្រាប់ប្រគុណម្ចាស់មកវែកទៀតសម្រាប់ស្រីស្នេហ៍លោកម្ចាស់ស្រាប់បានហើយលោកម្ចាស់អួងអត់ចាំ ពុទ្ធបរិស័ទអឺចឹងទៅខ្ញុំបាច់ដល់ពេលអញ្ចឹងនឹងដោយសារអីដោយសារកម្មពីជាតិមុនយុញោមគេឲ្យបែកកម្មណាវត្តតេលោកោពីជាតិមុនខ្លួនឯងទេវតានិមិត្តជារូបស្រីអញ្ចឹងជាតិនេះត្រូវទទួលខ្លួនឯងស្រីដើរតាមរហូតស្រីហ្នឹងគឺរូបនិមិត្តកម្មដែលកសាងពីជាតិមុនរូបនិមិត្ត កម្មរបស់លោកដែលលោកកសាងពីជាតិមុនណាដោយពុទ្ធបរិស័ទលោកតាលោកយាយអញ្ជើញមកថ្ងៃនេះសបាយទេទៀងសបាយទេសបាយអ្នកខ្លះពីមុនធ្វើអំពើអាក្រក់ដល់តែក្រោយមកក៏លះបង់នៅអំពើអាក្រក់ព្រះពុទ្ធសរសើរសរសើរសរសើរនរណាដែលធ្វើអាក្រក់ហើយ កែខ្លួនមកធ្វើជាមនុស្សល្អពុទ្ធបរិស័ទចំណន់ព្រះមានឧបាសិកាកាតយានីគាត់នឹងមកស្ដាប់ធម៌អញ្ចឹងទីនេះឧបាសិកាកាតយានីនៅពេលហ្នឹងចៅចំនួន900នាក់ហ្នឹងជីកអ៊ំអ៊ំអ៊ំបងអ៊ំបងហ្នឹងរូងអាចដើរចូលពីព្រៃចូលផ្ទះនាងបានហើយឧបាសិកាកាតយានីមកស្ដាប់ធម៌អញ្ចឹងដោយលោកតាលោកយាយមកស្ដាប់ធម៌របស់ ព្រះសោណកោដេសោណកោដេកណ្ណៈនៅពេលប្រឡូកក៏នាងឲ្យអ្នកបំរើនឹងទៅយកទៀនពីផ្ទះមកអុយស្រាប់តែទាស័យនឹងប្រាប់ឃើញចៅចំនួន900នាក់ច្រើនឬតិចទៀន900ច្រើនណាច្រើនទៀតណាក៏មកប្រាប់ពនាងឥឡូវមិនបាច់ស្ដាប់ធម៌ទេចៅចំនួនច្រើនណាស់ទៅលួចទ្រព្យសម្បត្តិរបស់ពនាង ហើយមេចៅនឹងគេຕົកអា899នេះប្រមូលទ្រព្យសម្បត្តិនាងកាតយានីនៅផ្ទះមេចៅនឹងណោនៅឈោខាងក្រោយណោចាំមើលតកាតយានី ត្រឡប់ទៅផ្ទះអាញាកលចៅលោកតាលោកយាយមេចៅណាបើសិនជានាងត្រឡប់ទៅផ្ទះពេលហ្នឹងយើងនឹងសម្លាប់នាងដោយដាវរបស់យើង ដល់ពេលអញ្ចឹងនាងនោះគាត់អ្នកអំរាមមកប្រាប់ពូនាងអ្នកមានណាកាសយានីអ្នកមានទ្រព្យច្រើនណាអ្នកមានទ្រព្យល្បីថាជាអ្នកមានទ្រព្យសម្បត្តិល្បីណាពួកអ្នកមានទ្រព្យសម្បត្តិល្បីចោលជាចំណៃតោះរបស់ចោលមែនឬមិនមែនលោកតាលោកយាយមែនអត់ចា ហើយចោលនឹងចង់ទៅលួចអ្នកក្រឬលួចអ្នកមានអ្នកមានណែអ្នកក្របានទេអ្នកក្របានទេតែមួយបានចោលដល់ពេលចឹងនាងគិតថាចេះណែនាងគុំរំខានយើងស្រាប់ធរណានាងទាស័យចោលប្រមាណរយចង់បានអីយកទៅគេចង់បានទ្រពអីយកទៅចង់បានទ្រពអីនៅផ្ទះយើងឲ្យគេយកទៅគុំរំខានយើងស្ដាប់ធរលោកតាលោកយាយមិន ពេលហ្នឹងពេលពេលគេមកប្រាប់ថាគោលោកតាលោកយាយត្រូវចោលលួចឯងនៅសាធរទៅទៀងលោកតាលោកយាយនៅទេគេលួចគោមិនដឹងអស់ហើយអត់ទេជើងដៃបានហើយនៅអត់យកជើងអត់នៅទេតែការតយានេះពុទ្ធអសាឃើញហ៎ឈ្នះមនុស្សអាក្រក់ដោយយើងធ្វើអំពើល្អឈ្នះមនុស្សអាក្រក់ដោយយើងធ្វើអំពើល្អ នៅពេលហ្នឹងមេចោលដែលបំរុងសម្លាប់នាងកាតយានីចោលឬនាងនិយាយចឹងអោនារីនេះឧបាសិកានេះជាមនុស្សសទ្ធាសមាទិដ្ឋិយើងលួចទ្រាំនាងខុសហើយបាបធ្ងន់ណាស់ដល់ពេលព្រឹកឡើងនាំកូនចៅទាំង9រៀងរយនាក់មកលុតជង្គង់សាពះនាងដល់បាតជើងដល់បាតជើងហើយនាងសួរថៃបានអ្នកមកសាពះបាតជើងយើង ការបបិទ្ធពនាងហើយយកមិញខ្ញុំចំនួន900នាក់ទៅលួចទ្រព្យសម្បត្តិរបស់នាងឥឡូវខ្ញុំដឹង កំហុសហើយនាងហើយឥឡូវខ្ញុំសូមនាងបួសនៅក្នុងពុទ្ធសាសនាល្អទេទៀតណោះល្អទេនាងនឹងតែម្នាក់អាចដឹកនាំចៅចំនួន900នាក់ឲ្យទៅបួសជាប្រសំបានអស្ចារ្យឬមិនអស្ចារ្យទៀតមនុស្សខ្លះຕົកដូចជាព្រះច័ន្ទ ខ្លួនឯងតែមួយព្រះអាទិត្យតែមួយទេតែបំភ្លឺខែដីឲ្យភ្លឺព្រះពុទ្ធនៃយើងប្រៀបឧបមាដូចជាព្រះអាអាទិត្យព្រះអង្គតែមួយព្រះអង្គឯងទេអាចបំភ្លឺសត្វលោករាប់ម៉ឺនរាប់កោតលានឲ្យដើរទៅតាមមាគារបស់ព្រះសម្មាសម្ពុទ្ធមែនឬមិនមែនលោកតាលោកយាយឲ្យដើរទៅតាមព្រះអង្គសូមអនុមោទនា មកចិត្តជាប់ហើយថាតាមខ្ញុំកណាមួយថាទៀតណាបើដង្ហើមមានមកស្របគ្នាបើដង្ហើមមានគួរខំធ្វើទៀនរក្សាកុសលតិចក្តីច្រើនក្តីចូលចាក់ភៀកផលជីវិតតង្កល់ទៀនសិលភាវនា អនុមោទនាថ្ងៃនេះពុទ្ធបរិស័ទបានធ្វើទានប្រសងប្រមាណវត្តថ្ងៃនេះ23ហើយបានរសាសិល5ទេបានហើយបានភាវនាស្មឹងស្មាតសោធរអតិបិសោស្វាខាតោសុបរិបានណោមិនយើងភាវនាស្ដាប់ធរសោធរដែរឬទេមិនសោធយើងបានបនជីវិតយើងតម្កល់ទៅដោយទានសិលភាវនាគឺជាសារៈជីវិត ជាជីវិតដ៏ប្រពៃ important life ភាសាអង់គ្លេសគេថាជីវិតសារៈជីវិតជីវិតដ៏ប្រពៃគឺជាជីវិតប្រកបទៅដោយការដាក់ទានការរក្សាសិលការជ្រះថ្លានៅក្នុងគុណបរតនត្រ័យព្រះពុទ្ធព្រះធម៌ព្រះសង្ឃជាទីពឹងលោកតាលោកយាយចំនួនព្រះមានឧបាសិកាម្នាក់ឈ្មោះសុភយាគាត់ជ្រះថ្លាមែនទែនគាត់ឃើញព្រះសង្ឃអាពាធអាពាធ កាពៀតហ្នឹងបានន័យថាម៉េចទៀតកាពៀតហ្នឹងគឺឈឺហើយថ្ងៃហ្នឹងលោកគាត់ទៅវត្តសួរលោកម្ចាស់លោកម្ចាស់អាពៀតចង់ឆានអីទៀតសដីគាត់ក៏រស់ណាសុបិយានៅពេលហ្នឹងលោកចង់ឆានសាច់អាត្មាចង់ឆានសាច់យោចង់ឆានសាច់ដល់ពេលស្អែកឡើងថ្ងៃសិលចន្លងព្រះគេអត់លក់ទេសាច់ស្រាប់បានទេលោកតាលោកយាយបាទ ចំណន់ព្រះគេអត់លក់សាច់ថ្ងៃសិលទេ គេអត់សម្លាប់សត្វគោសត្វជ្រូកសត្វកបីសត្វអីទេគាត់ដើររោទិញសត្វអត់បានស្រាប់តែអបាសិកាសុបយាគាត់យកកំបិតអាសាច់ភ្លើគាត់អស្ចារឬមិនអស្ចារទេអស្ចារអញមិនចាលោកតានិយាយធ្វើបានអាសាច់ភ្លើបានអត់ គាត់រៀនទេអេមានអ្នកខ្លះក្មេងក្មេងឃើញអាសាច់ផ្លូវដើម្បីស្នេហានោះអ្នកខ្លះអាសាច់ខ្លួនឯងម៉ែឪខំបកើចំងាប់អត់គិតអណ្ឌិតម៉ែឪស្នេហាយកកបិតអាដៃអាជើងជឿតមានឬមិនមានទេដៃមួយដៃផ្លាត់ខ្នងបបោះអង្អើចំងាប់កើតទុករឿងស្នេហាបន្តិចបន្តួចទៅអាកចោលទៅអាជើងចោល ខ្វះអីលោកម្ចាស់ធីទៅរុំនៅក្នុងវត្តនៅកកោលោកម្ចាស់សឹកទៅប្រសំសឹកទៅកន្លោះកន្លោះលោកសឹកទៅណាប្រុសពេញដីស្រីពេញនគរអ្នកណាយកអីក៏យកទៅ យើងគិតតែដើរធ្វើប៉ុនមែនទេលោកតាលោកយាយមែនអត់ចាជ្រះថ្លា ហើយផ្ដាំទៅដល់តឡនឡនហើយកុំស្រឡាញ់លោកក៏លោះកោកោកຕົកលោកធ្វើធ្វើបនអនុមោទនីប្រកេនលោកចាំបួសបួសរហូតទៀតណាបួសរហូតណាបួសរហូតដល់ថ្ងៃសឹកអនុមោទនីកុំឲ្យសឹកពូអត់ទៀងឯងការពូអត់ទៀងឯងគាត់ផន់លោកមិនដូចខ្ញុំកណាអញ្ចឹងគេសួរថាដេកូនចាំនេះសឹកអត់អត់ទៀង ទៀងកាលនៅមូលនោះអត់ទៀងបើសិនជាយើងនិយាយប្រាប់គេថាអត់សឹកទេក៏ហកគេមិនមែនទេទៀងថាអត់ទៀងអនិច្ចំអ្វី អ្វីក្នុងលោកគឺអត់ទៀងទេសុបយាអាសាច់ផ្លូវខ្លួនឯងយកទៅជៀនប្រកេនប្រសងឆាន់អស្ចារឬមិនអស្ចារទៀតអញ្ចឹងចាប់ពីថ្ងៃហ្នឹងព្រះពុទ្ធហាមអត់ឲ្យឆានសាច់មនុស្សទេបើរវល់តែពិខុសសង្ឃឆានសាច់មនុស្សអ្នកខ្លះគេជ្រះថ្លានឹងអាសាច់ ថ្វាយទៅដល់ព្រះភិក្ខុសង្ឃព្រះអង្គហាមអត់ឲ្យឆានសាច់10យ៉ាងមានសាច់មនុស្សសាច់ពស់សាច់ឆ្កែសាច់តម្រៃសាច់សេះសាច់ថ្លាជាដើមអនុមោទនីគណៈទៀនខ្ញុំកណាចូលរួម បរិយាយបធរខ្លីៗមកប៉ុណ្ណេះខ្វះកន្លះសេចក្តីត្រង់ណាសូមព្រះអង្គគ្រូព្រះអនុគុណ ណាស្រុកឆ្ពងតែជាធម្មាធិបតីខុសឆ្គងត្រង់ចំណុចណាពាក្យសម្ដីសូមខន្តីអភ័យទោសផងទៀតណាណាការបរិយាយ ក្នុងគណៈពេលនេះប្រកេនបុណ្យទៅដល់លោកម្ចាស់គ្រប់ព្រះអង្គពុទ្ធបរិស័ទលោកតាលោកយាយសូមបានចំណាយបុណ្យកុសលស្មើស្មើអង្គស្មើស្មើរូបស្មើស្មើគ្នាអនុមោទនា គ្រូអនុគុណក៏មិនខ្មាស់ប្រោះដោយថ្មាលោកគ្រូសុករេបក៏មិនប្រោះដោយថ្មាលោកគ្រូដុំចានីក៏មិនប្រោះដោយថ្មាថ្មានេះខ្មាស់ប្រោះអគ្គហងមោងទីភិរមរំគុំនេះយើងរំគុំអត់អឺមកទីព្រមរងតុកណាញោមមកអួងបានផាត់ទៅដំណើរមកផាត់ហើយ មកពីដើមឈ្មោះយកចិត្តខ្ញុំបែរតែឯងតែគេស្វាយចង់មកអួងយ៉ាងណែណែណែមកអាអួងយ៉ាងណែណាយកណែដល់ទៅរៀនភាសាបាលីភាសាសំស្ក្រឹតនៅវត្តពូនវ័នមែនឈ្មោះពីគ្រូអាចារ្យបាលីសំស្ក្រឹតនឹងគេប្រែអួងគ្រីកអួងគ្រីកអ្នកផាត់ត្រាសអូមណៈឈ្មោះអួងវ័នផាត់ចុយតម្លៃហ្នឹង និយាយមែនណាញោមយ៉ាងទៅបើខ្មែរនឹងលួចតកែមកដាក់មកហ៊ីរុំអញ្ចឹងបានរុំទុំទុលសក់ថ្ងៃហ្នឹងណាញោមណាញោមអឺហើយហ៊ីរុំស្អាតទេញោមស្អាតទេដល់ដល់សម្ដីមែនអត់អូយណាណាឥឡូវយើងមើលដល់34ឆ្នាំហើយយើងមើលដល់ នៅដូចអ្នក18យ៉ាងនោះហើយលោកញាតពុតបរិស័ទយោងស្ដាប់អាត្មាទេតាមវិទ្យុសំឡេងចាស់ឬក៏ក្មេងចឹងនោះក្មេងសំឡេងចាស់អញ្ចឹងបានគេល្បីថាលោកតាខ្លួនក្មេងសំឡេងចាស់ចាស់ថាសំឡេងគេញោមប៉ុន្តែប្រភពស្អីស្អីនៅព្រឹងបានណាហើយញាតិញោមគាត់បរិស័ទគ្រប់រូប ថ្ងៃហ្នឹងយើងសប្បាយជុំគ្នាធ្វើបន់មែនទេយើងមែនទេត្រង់អាត្មាមួយឆ្នាំជាងហើយតំតាក់ដងទៀតក្នុងពុទ្ធបរិស័ទហ្នឹងធ្វើខ្ញុំទូចណាខ្ញុំទូចមកហើយអូយញោមញោមម៉ែហើយចោលតែបន្តលោកគ្រូមកវាយំក្រាស់នឹងមកនឹងប្រាប់លោកលោកគ្រូខ្ញុំចោលតែធរលោកបន្ទូលោកចឹងហ៎តែធរសុខប្រាណប្រាប់លោក លើអត់យោមលើអត់ញាតិញោមអ្នកប្រាប់អាត្មាប្រហែលជា10ឡានដែរហើយក៏ប្រាប់អាត្មាទៀតតាមពេលតាមទូរស័ព្ទបានតែគុណមកតែគុណកំតាមបាយទទួលកណាកណាដាក់បាយមកហើយណោអ្នកត្រង់យងយងទាំងអស់គ្នារត់មកសុខតាមមកជួប អាត្មាក៏បានធ្វើបន់ប្រមូលដល់បច្ច័យអាឡ័យទៅតាមប៉ែអាឡ័យទៅស្គរទទួលជ័យទទួលបានបានលុយឯណាទៅអូបានសុខចម្រើនអត់បានមួយឆ្នាំធ្វើបន់ម្ដងយើងមួយឆ្នាំក្រោយអាត្មាធ្វើបន់ម្ដងហើយបើយោគយោគមកលេខអាឡ័យដល់ប៉ែដល់ផ្ទះមកដល់ផ្ទះមកខ្ញុំហើយបាទគេយោគអើយមកជាងកូវីដណាទៅទៀត យាយយើងនៅផ្ទះយើងកើតកោរណាយើងខ្លាចអត់ខ្លាចចាំបើយើងមកបនកើតកោរណាខ្លាចអត់ហើយបើដឹងថាអត់ដែរយើងថ្ងៃ28ចុងខែនេះលោកគ្រូដុំចាន់នេះដាក់ដងពុតបរិស័ទទៅប្រគេនកបដប់នឹង3ខែខ្ញុំណាដុលគិរីរតនគិរីកញ្ចាស់ព្រះវិហារណាញោមណា ហ្នឹងហើយចាំទៅទៀតទៅបាញ់មកប៉ុណ្ណាទេចង់ហៅថាហើយ